ជីវិតប្រៀបដូចខ្យល់រួកំដរវាសនាផ្លូវដើរពេញដោយបន្លាភីព្រិករី វិតដោយដួងចិត្តចេះអាណិតហើយត្រូវខ្លាមរួឲ្យបានរីករាយសូមឡើងមើលទៅមេហើយកោតស្រ័យរួយបិទភ្នែកគិតឲ្យទូលាយចិត្តធ្លុធ្លាយសូថារួណាមិនអ្នកណា